បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងចង់បង្ហាញកុំឲ្យមានការសពិចសពិលទៅតងការចែកហ្វាអញ្ចឹងមានបងប្អូនអ្នកក៏សួរថាចង់ដឹងពីរបៀបការចែកហ្វាក្នុងនេះដោយសារខ្ញុំស្រាប់សំណួរក៏ច្បាស់ដំបូងខ្ញុំចង់គិតថាចែកចែកហ្វាពីត្រង់ស្ពោទៅតាមផ្ទះមួយមួយតែគិតមើលទៅនេះវាយ៉ាងណាចែកពែនេះ ចឹងរបៀបចែក file លើកមុនវីដេអូមុននេះបានបង្ហាញម្ដងទាក់ទងរបៀបក្នុងការចែក file នេះនេះការ VA នេះនៅក្នុងមេរៀនក៏មានដែរហើយតាក់ទងនឹងការ VA ក៏ខ្ញុំប្រាប់ពីរបៀបការចែក file អញ្ចឹងអញ្ចឹងវាមានអីពិបាកទេមកតែយើងយល់ច្រឡំហ្នឹង ចឹងហ្វាយើងវាមាន3ឧទាហរណ៍ឧទាហរណ៍មួយនេះនេះហ្វា1ហ្វា2ហ្វា3ហើយអានេះ node ចាឹងនៅដាក់ពណ៌ឲ្យខុស บอคิวยิงปวซอปวซอซอนะปาวอซอนี่ชินเลย នៅនេះអឺ file មួយហ្វា2នេះហ្វា3បាននេះខ្ញុំនឹងបញ្យល់ថាអានេះវា3ហ្វាអញ្ចឹង ចឹងបើយើងគិតថា FIFA មួយនេះយើងគិតថាអាហ្វាមួយហ្វាមួយហេងណឺតនេះវាស្មើនឹង220លើងរបស់វាវ៉លវា220ហើយបើយើងយកហ្វាហ្វាវា380បើយកពីហ្វា1ទៅហ្វា2នេះវា380ហ្នឹង ឆ្លោះនេះវាឆ្លោះពី Nerding Fa មួយនេះបើយកតែ Nerding Fa មួយវា220ហើយបើយើងយកពីនេះ Fa មួយ Fa 2 2ទៅ Fa 3អានេះវានេះ380ហ្វាហ្វាវា380អញ្ចឹងអឺ អូខ្ញុំមានតែប៉ុណ្្នឹងទេនេះហើយបើយើងយកចាប់ FIFA មួយមក nerd វា220បើយក FIFA 2មក nerd វា220ដែរហើយយក FIFA 3មក nerd ក៏វានៅតែ220តែបើយើងយក FIFA 1 FIFA 2ភ្លើងរបស់វាគឺ380ហើយ FIFA 2 FIFA 3ក៏380ដែរ FIFA 3 FIFA 1ក៏380ដែរចាំន័យថា FIFA ហើយនិង FIFA ភ្លើងរបស់វាគឺ380ហើយ ស្វាហើយនៅទីភ្លើងវាគឺ320ចឹងហើយមិនយើងការកណីអីអីមួយគឺយើងតែងតែចង់រកហ្វាហ្នឹងហើយដូចនេះមេរៀនរកអំពែចេញទៅជាការ VR ចឹងនេះមកហ្វានេះមកហ្វាភ្លើងឲ្យ220ធម្មតាទេវាមិនអីទេហើយនេះហ្វាឯងហ្វាភ្លើងវា380ដែរតែលក្ខណៈហ្វាហ្វានិងហ្វា ចឹងភ្លើងវា3 3 face 3 face វាមាន2ធឺវាមានអា file file ហើយនិង file ហើយ nerd ចឹង file file ភ្លើងវា380ហើយវាយករូបមន្តរបស់វានេះឬ3គុណនឹងពេគុណនឹងគុណនឹង voltage របស់យើងហ្នឹងហើយគុណនឹងអស់ចែកនឹង1000អានេះគឺចឹងដែរអានេះរូបមន្តវាអានេះ3 គុណនឹងអំពែគុណ voltage ចែក1000ដែរនេះលក្ខខណ្ឌបើយើងរក KVA រូបមុនរបស់វាបាទនឹងមួយទៀតតតងនឹងការអានេះមិនមែនបែងចែកហ្វាអានេះវាបែងចែកអំពែចូលទៅតាមផ្ទះអានេះឧទាហរណ៍ដូចនៅក្នុងបរិយមួយក្នុងបរិយមួយយើងចង់ដឹងថាមក គេបែងចែកជា feeder feeder ទៅតាម line បរិយមួយមួយមកជួមកជួមក block របស់គេអញ្ចឹងឧទាហរណ៍នៅខ្ញុំឧទាហរណ៍ទីតាំងបរិយមួយឧទាហរណ៍មុំដីបរិយគេប៉ុណ្ណេះចុះហើយគេមានគេមានផ្ទះគេច្រើនច្រើនទៀតណា ហោភូមិដីឯបរិយប៉ុណ្ណឹងហើយនេះជាផ្ទះរបស់គេហើយវាអាចមានតែវាអាចមាន វាមានច្រើនអញ្ចឹងវាឧទាហរណ៍ផ្ទះមួយជួរហ្នឹងទៅហើយតែមានផ្ទះមួយជួរទៀតមកប្លុកនោះទៀត មានផ្ទះច្រើនហ្នឹងដែរហើយចង់ដឹងនៅក្នុងបរិយវាមាននេះវាមានច្រើនអីទៀតហ្នឹងដែរមានច្រើនប្លុកហ្នឹងអាហ្នឹងដល់មិនចែកអាប្លុកនេះទៅ មកនេះខ្លះផ្សារចាចឹងគេបែងចែកត្រង់ស្វោវាចេញពីត្រង់ស្វោមកវាមានទូគេហៅអ្នកខ្លះគេហៅទូ MSB ហើយពាក្យមកពាក្យ main switchboard ហើយអ្នកខ្លះគេហៅ LVDB អាទូចុះពី transfer មករក DB នេះនេះទៅតាម ក្រុមហ៊ុនមួយមួយដែលគេហៅហើយអឺ ចាំមកទូមកវាចូល3ហ្វាវាចូលទូហ្នឹងហើយហើយ3ហ្វានៅក្នុងទូហ្នឹងវាមានអានេះវាមានវាមានគេនេះក្តាមពូសញ្ញាពណ៌ក្រហមពណ៌លឿងពណ៌ខៀវអញ្ចឹងទៅអានេះយើងមើលថាពីសម្បកខាងក្រៅយើងបានមើលឃើញពីខាងក្នុងអានេះគេដាក់ថា digital ប្រភេទគីឡូ Digital ដើម្បីយើងមើលអីដើម្បីយើងចង់ដឹងចុចមកហ្វាមួយហ្នឹងទៅវាលោថាយើងប្រើហ្នឹងអស់អស់ប្រមាណចុចទៅកន្លែងកលឹះពែទៅយើងមើលឃើញទិន្នន័យពែថាពឹកណាពែគេប្រើអស់ប្រមាណនេះប្រមាណមើលអាចគេអាចយើងអាចសូលក្នុងនឹងដឹងទាំងអស់ ហើយឥឡូវឧទាហរណ៍បែងចែកយើងចុះមកពីទូនៅក្នុងហ្នឹងវាទូវាមានវាវាមាន3ហ្វាខ្ញុំគុំនៅខាងក្រៅវាយល់បន្តហ្វា1ហើយហ្វា2 យើងមើលពីចំហៀងនឹងខ្សែវាចូលមកហើយ file 3ហ្នឹងទៅ header ទេគេដាក់ឡៃផ្សេងណាហ្នឹងវាតោះមក file មួយហ្នឹងវាបែងចែកជាប្រមាណទៀតថាបើរយជាច្រើនអាមួយបែងចែកជា bay feeder nhé bay đời 4 feeder hay pha chia đời, នេះគេបែងចែកជាប្រមាណ feeder feeder មួយឡាញមួយឡាញ em còn cụ thì hó hay phạ bấy là phút là pi anh ta này là phút là bay anh ta này là phút là buồn này là phút là buồn này tọt máu អានេះវាចូល transform មកនៅចូលទូអានេះនៅក្នុងទូ ទូ MSB ហ្នឹងអាក្នុងគ្រឿងហ្នឹងវានៅក្នុងហ្នឹងវាមានវាមាននេះច្រើនវាមានពេកខ្សែច្រើនអានេះខ្ញុំគាត់ចង់និយាយពីការបែងចែកហ្វាឧទាហរណ៍ថានៅក្នុង feeder 1 feeder 1ខ្សែគេគឺគេសម្រាប់គុតគង់មកប្លុកណាមួយហ្នឹងដែរឧទាហរណ៍មកប្លុកនេះហ្នឹងដែរ feeder 1 មួយដាក់ចូលមកប្លង់ខ្សែនេះខ្សែខ្សែគេរត់ខាងមុខខាងមុខផ្ទះយើងនៅក្នុងបរិយយើងឃើញខ្សែនៅខាងមុខផ្ទះគេអាចរត់នៅខាងលើលើផ្ទះឬក៏គេដាក់ក្រោមដីក្រោមដីនេះចូលគីឡូពើតាមផ្ទះមួយមួយនេះគេបែងចែកហ្នឹងទៅ feeder តែផ្ទះនេះប្រើអស់ប្រហែលពេលអាហ្នឹងយើងគុណ ចំនួនពែមើលទៅថា feeder យើងប្រហែលពែអា feeder មួយនេះថា100ពែអញ្ចឹងទៅ100ពែយើងសេដាក់ឡើងនេះមកមើលតាមយ៉ាក្រាមទូភ្លើងអូខេខ្ញុំក៏ឧទាហរណ៍ត្រុសត្រុសហើយតាម feeder មួយនេះវា មួយថាខ្សែភ្លើងម៉ានក្រេខ្សែភ្លើងដូចថាម៉ានក្រេ PC 1គុណ PC គុណនឹង70ក្រេហ្នឹងហើយខ្សែ XLPE PE ហើយដាក់ប៉ុណ្្នឹងទៅឧទាហរណ៍ទៅធ្វើអត់ស្អាតហ្នឹងថាចឹង feeder មួយនេះ feeder មួយគេកត់គង់មុរីមកប្លុកមកជួរហ្នឹងទៅហើយ feeder 2កត់គង់មកប្លុកហ្នឹងទៅ feeder 3កត់គង់មកប្លុកឡៃណាអីផ្សេងចឹងទៀតចឹងអាហ្នឹងការបែងចែកហ្វានេះនៅក្នុងទូភ្លើង ហើយ file បែងចែកវាមិនអាហ្នឹងវាមិនហៅបែងចែក file ហៅបែងចែក pair បែងចែក feeder តាមបរិយាហើយបើយើងនិយាយថាបែងចែក file វាមាននឹងអានេះអានេះក៏បែងចែកអានេះរបៀបចែក file ដែរចឹងចែក voltage អានេះចែក file គ្នាថានិយាយកាន់នៅប្លុកណាប្លុកណានេះចេញតង់ server មកឬទៅ ទូភ្លើងណាធំធំទៀត ទៅតាមទីតាំង100ដែលគេរើសយ៉ាងទៅអឺវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយមើលមានចម្ងល់អាច comment នៅខាង ក្រោមនេះបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ